ក៏សោយរលួយបែបនេះអូយសោយអីសោយយ៉ាងនេះអូយជាងនៅមិនសុខសោះនេះអូយក្លិនក្លិនក្លិនអូយហើយក្លិនអ្នកក្រមកតោងជាប់កៅអៅយើងរាល់ថ្ងៃបែបនេះហីអូយរើសសម្រាប់នៅលូទឹកស្អុយក្មេងរើអេតចាយអូយនិយាយជាមួយពួកសំទីអ្នកក្រអស់នេះមកឲ្យសឹកកក្រកពួកអាអ្នកក្រមិនដែរងូតទឹកក្លិនអីចាក់ឆ្អាប់ពេញទាំងខ្លួនអើយ នេះយើងមកត្រូវត្រូវត្រូវជាប់កម្មពៀជាមួយពួកនឹងដល់ណាទៀតទៅគ្រាន់តែចង់ល្បីសោះហេតុអីក៏មកត្រូវលំបាកខ្លួនបែបនេះបាទលោកស្រីមិនស្រួលក្នុងចិត្តក្នុងការសម្ដែងធ្វើបន់ធ្វើអំពើល្អទេខ្ញុំថាលោកស្រីមិនបាច់ហត់នឹងចេញទៅក្រៅបែបនេះទេហើយឯនេះគិតថាយើងចង់ធ្វើណាស់មែនទេបើកុំព្រោះតែលុយហើយនៅមុខមាត់យើងទេណាយើងក៏មិនទៅធ្វើអាការងារអត់ទាំងនេះដែរ យើងត្រូវកាសណោះមានអ្នកបំរើឆ្វេងស្ដាំហេតុនេះតោះតែយើង មានលុយនឹងដៃលោកស្រីលោកស្រីកុំបើសិនជាគ្មានលុយសងជាងតាំងកំណត់ទេណាយើងនឹងយកឲ្យឆ្កែនេះបណ្ដោះអាសន្នសិនក៏បាន ហើយបើនៅតែគ្មានលុយឲ្យយើងទៀតណាយើងនឹងយកផ្ទះមួយនេះទោះបីវាលក់មិនបានប្រហែលក៏ដោយក៏យើងຕົកដុតខ្មោចអញតែពីរនាក់នឹងដែរមីងឲ្យខ្ញុំសុំវត្តចិនណាខ្ញុំនឹងប្រឹងរកលុយមកសងមីងវិញមីងកុំយកឆ្កែខ្ញុំទៅអីណាបានវានៅវាគ្រាន់តែចាំផ្ទះ ហើយខ្ញុំអាចឆ្លៀតពេលទៅរកលុយនៅខាងក្រៅជាមួយប្តីរបស់ខ្ញុំបានអាយើងនេះវាចេះតែជឿឯងរហូតហើយបានជាលុយយើងនេះវាកប់ទាំងការទាំងដានមិនខ្ចីសងយើងសោះចាំទុកណាត្រូវសងយើងទាំងការទាំងដានហើយត្រូវតែយកទៅសងយើងដល់ផ្ទះតែហ៊ានឲ្យយើងចុះនៅទីនេះម្ដងទៀតណាអញហើយនឹងប្តីរបស់អញណា កុំសង្ឃឹមថាបានរស់នៅក្នុងផ្ទះនេះដើម្បីបង្កើតកូននេះឲ្យសោះនឹងច្រាប់ចា ឆាប់ទៅលើកយកផ្កាវាមកផើងនេះមកចាឆាប់ឡើងមែនហើយសម្រាប់ខែក្រោយណាបើសិនជាយើងមិនឃើញលុយទេ ចាំយើងផ្ញើការីឆ្កែឲ្យឯងនឹងប្តីឯងស៊ីចុះម៉ាអូនណាអូនអូនណាមីសុំគាត់មកទេលុយតាមែនទេ គាត់យកអាសនាជើងទៅបាត់ហើយបងហើយគាត់ថាគាត់នឹងរបោះយកផ្ទះជើងបើសិនជាយើងគ្មានលុយសងគាត់មិនអីទេបងនឹងរកវិធី ដើម្បីដោះស្រាយតោះបងគ្រាអូនចិត្តទៅក្នុងណាតោះចូលតើអូន អ្នកស្រីឲ្យខ្ញុំអស់ឆ្កែវិញហីមិនអីទេវើយយើងត្រូវតែយកឈ្នះវាយើងមិនជឿថាត្រឹមអាឆ្កែមួយក្បាលនេះយើងអស់មិនបានទេវើយអាឆ្កែនេះក្បាលរឹងមកក៏អាក្រក់ម្ចាស់ចរិតអន់ដូចជាឆ្កែអញ្ចឹងហើយឯងនេះគឺវាអន់ជាងម្ចាស់ឯងនោះទៅទៀតគ្មានបានការសោះ ក្រៅពីព្រុសតើឯងនេះចេះស្ដាប់បង្គាប់អ្នកណាទេហាយើងនេះណាសពឆ្កែដូចជាឯងនេះណាជាងប្រាប់ឯងទៅចោះណាបន្តិចទៀតហើយនឹងមិនយូរនោះទេយើងនឹងទៅរកអូសយកផ្ទះម្ចាស់របស់ឯងណាគេនឹងអស់អីជ្រើសុំបីតែកន្លែងកាត់កូនក៏គ្មានផងហើយពេលនោះណា យើងនឹងបានដីបានផ្ទះដែលងាយស្រួល នេះគឺមកពីម្ចាស់ឯងទេណាវាផ្កិនយើងច្រើនដងពេកមិនព្រមលក់ដីនោះថោកថោកមកឲ្យយើងនេះទេទោះបីជាគេខំប្រឹងរកលុយមកបានច្រើនយ៉ាងណាក៏ដោយក៏យើងនេះរកវិធីសាស្ត្រឲ្យគេលក់ដីនោះមកឲ្យយើង ហើយមិនឲ្យពួកវាណាសងលុយនេះមកយើងតាន់ពេលវេលាឡើយចាំងមិនអាចឆ្កែនៅមើលមុខយើងទៀតទេអាចឆ្កែចាំងមិនហាអញធ្វើមុខបែបនេះធ្វើអីហាអញនេះស្ដាប់យើងយល់ន័យដែរអីឬក៏អញចង់ប្រាប់ម្ចាស់អញពីរឿងនេះហើយចុះអញទៅប្រាប់ម្ចាស់អញយ៉ាងម៉េចទៅហាម្ចាស់អញនេះណាហឹមតើគេចេះស្ដាប់ភាសាអញដែរទេហា ហ្វូហ្វូហ្វូហ្វូអានឹងគេបត់ថាម៉េចយើងស្ដាប់មិនបានទេវើយតោះនឹងច្រាប់ទៅផ្ទះនឹងច្រាប់មិនកញ្ច្រាប់នេះវាទៅណាអញ្ចេះអើកញ្ច្រាប់ មួយមួយលោកយាយមួយមួយអរគុណហើយមិនដែរលោកយាយទៅរួចទេជួយយាយមីងគូអាណិតខ្លាញ់ណាស់ហើយមីងនេះគ្មានកូនចៅនឹងគេទេអីចាកូនចៅខ្ញុំគេបោះបង់ខ្ញុំចោលអស់ហើយអូហើយក៏មិនដឹង ថាគេទៅឯណាអស់ដែរមីងឯមីងមីងគូអាណិតខ្លាំងណាស់ អឺនីងខ្ញុំមានលុយបន្តិចបន្តួចមីងទុកលុយនេះទិញបាយហូបចុះណាមីងណា ចាអរគុណច្រើនខ្ញុំខានហូបបាយពីរថ្ងៃហើយឥឡូវខ្ញុំឃ្លានខ្លាំងណាស់អូអូបើមីងឃ្លាននេះខ្ញុំមានបាយមួយប្រអប់មីងហូបទៅណាមីងអូអូ អើយដៃមីងសិតតែដៃអញ្ចឹងមិនអីទេណាចាំខ្ញុំបញ្ចុកក៏បានដែរអអឺ họ នៅមីងហាមមកអឺអឺ នេះមីងហូបទឹកទៅណានេះហូបទឹកទៅអតើអ្នកស្រីឈ្មោះអ្វីទៅអឺអអីក៏ចិត្តល្អមែនដែរចិត្តល្អជាមួយខ្ញុំជាអ្នកសុំទានក្រខ្សត់អូខ្ញុំនេះឈ្មោះស ព្រោះតែខ្ញុំនេះធ្លាប់ក្រខ្សត់ធ្លាប់លំបាកទើបខ្ញុំមិនចង់ឃើញមើលនឹងភ្នែកទីឈ្មោះសចិត្តល្អទៀតមីងអរគុណហើយដែលក្មួយចិត្តល្អនៅក្នុងសង្គមមិនដូចជាកូនរបស់ខ្ញុំទេខ្ញុំតែម្នាក់ ចិញ្ចឹមកូន10នាក់រស់តែកូនខ្ញុំ10នាក់នោះវិញមើលបំណំគ្នារុញបតុកបដាក់គ្នាក្នុងការមើលថែខ្ញុំបើសិនជាខ្ញុំបានលោកស្រីជាកូននេះមិនដឹងថាខ្ញុំនេះសប្បាយចិត្តយ៉ាងណាទេ មីងឈប់យំទៅណាមីងណាគិតថាយើងបានសងកម្មជាមួយគ្នាតិចចុះណាអញ្ចឹងឥឡូវនេះមីងឆ្អែតហើយនៅខ្ញុំឆ្អែតហើយអ្នកស្រីចាអរគុណអ្នកស្រីខ្លាំងណាស់ដែលបានផ្ដល់អាហារឲ្យខ្ញុំអូអូយគុណស្រីអីទៅមីងហើយគុណស្រីអីទៅអញ្ចឹងខ្ញុំលាសិនហើយណា អូខេអត់ចាអូខេមើលមើលមើលមើលកញ្ច្រាប់ជើងមើលបន្តិចមើលមើលអូអូអញនេះពូកែថតវីដេអូមែនហើយស្អែកនេះអញកុំភ្លេចផុសផងណាហើយអញត្រូវយកទៅឲ្យអ្នកសារព័ត៌មានណាគេផ្សាយផង ចាំមើលណាដល់ពេលនោះយើងនឹងល្បីឈ្មោះពួកអស់ទាំងនឹងណាគេនឹងមករកលុយចង់ការយើងវិញនេះជាមិនខានទេចាចាលោកស្រីអាមែនហើយយើងដូចជានៅខ្វះរូបថតសន្លឹកឯងណែអញជួយថតរូបឲ្យយើងពីរបីសន្លឹកមកណាគឺថត ពេលដែលយើងជួយយាយកញ្ចាស់សំទាននេះចោះណានេះអញចាំថតទៅទៅអេអេយាយយាយយាយយាយចាញ់ធ្វើអីហ្នឹងហ៎ចាញ់ធ្វើអីអេស្កូឡាឈ្នះរង្វាន់បុណ្យរៀនរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍អីម៉េចនេះនេះហើយជួយជាអញនឹងមិនក៏មិនញញឹមទេចាញញឹមដាក់កាមេរ៉ានោះ ហើយឯងនៅមើលមុខស្អីហើយមិនក៏មិនព្រមញញឹមទទួលលុយតែនេះអញថតរូបអូយខ្ញុំស្អុយយាយអញខ្លាំងណាស់អញញ៉ៃញ៉ៃញ៉ៃញ៉ៃតិចទៀតមកភ្លៀងឥឡូវហ្នឹងអញញឹមតើឆាប់ដែរមើលកាមេរ៉ានោះ មើលមើលកញ្ជ្រឹបមើលមើលស្អាតអត់ណាណែអញធ្វើតាមអ្វីដែលយើង ប្រាប់តែណា យើងជឿថាថ្ងៃស្អែកនេះគ្រប់គ្នា គេនឹងស្គាល់យើង ជាមិនខានចាអ្នកស្រីហ៎យាយយាយអញធ្វើស្អីហ្នឹងហ៎អុយនេះ យាយអញធ្វើស្អីហ្នឹងហ៎យាយយាយអញធ្វើស្អីធ្វើស្អីណែនេះលុយនេះជាលុយរបស់ខ្ញុំទេណាឲ្យមកខ្ញុំវិញភ្លាម តែលុយនេះអ្នកស្រីឲ្យខ្ញុំតាអីមកខ្ញុំឲ្យលុយនេះណាគឺដើម្បីថតរូបទេពេលថតរូបចាប់ហើយខ្ញុំត្រូវទៅយកលុយរបស់ខ្ញុំវិញចឹងម៉េចជីកចាស់ឯងនេះចង់បានលុយខ្ញុំខ្លាំងណាស់ហេច្រាប់ដូចជាយាយអញនេះណា វាសមជាតិហើយដែលគ្មានកូនចៅឯណាគេមកស្ម័គ្រចិត្តមើលថែជាឯងនោះហើយកុំរអ៊ូឆ្ងល់ថាយ៉ាងម៉េចខ្លួនណាវាស្អុយចេះឆ្អាប់បែបនេះគ្មានអ្នកណាគេឲ្យយាយឯងនេះទៅនេះចិត្តកូនគេទេហើយបាយនេះណាក៏មិនសមឲ្យយាយកញ្ចាស់សុំទានឯងនេះស៊ីដែរបាយនេះណាវាសមនឹងឆ្កែស៊ីច្រើនជាងឆ្កែវាយ៉ាងម៉េច ក៏គ្រាន់បើជាមជាតិកិច្ចចាស់អញខ្លួនសោយដែរព្រោះឆ្កែនេះណាវាចេះចាំផ្ទះវាចេះព្រុសដេញចោលចំណែកជាអញនេះចេះស្អីដែរមានដៃមានជើងពីរនឹងគេដែរបែកជាមលាដៃសុំទីនគេទៅវិញហើយអត់ចេះខ្មាស់សាច់ញាតិជាអញទេហ៎បើសិនខ្ញុំជាជាអញវិញខ្ញុំនេះ វាខ្មាស់គេដែលត្រូវមកអង្គុយសុំលុយគេបែបនេះណាប្រហែលជាស្មាននេះណារត់ទៅចងកឲ្យងាប់បាត់ហើយក៏មិនដឹងអូយតោះកញ្ចឹងទៅផ្ទះវិញស្អុយមក មើលស្អីឥឡូវឡើងមកហើយហើយណែឯងចេញទៅខាងក្រៅយកឆ្កែយកទៅចងហើយដាក់បាយដាក់ទឹកឲ្យវាស៊ីផងណាហើយផើមផ្កាមួយនោះឯងយកទៅដាក់ឲ្យត្រូវពន្លឺថ្ងៃនិងស្រោចទឹកវាផងណាចាទៅចុះកញ្ច្រាប់ចាអញដឹងហី ថ្ងៃនេះណាយើងសប្បាយចិត្តខុសពីសពមួយដងព្រោះថ្ងៃនេះយើងមានប្រភ្នោថាយើងនឹងឆាប់បានល្បី ហើយនឹងមានគេស្គាល់យើងកាន់តែច្រើនហើយអញនេះត្រូវតែនៅ ក្បែរយើងជារៀងរាល់ថ្ងៃ ដើម្បីថតរូបឲ្យយើង គ្រប់សកម្មភាព ពេលដែលយើង សម្ដែងជាមួយនឹងពួកអាអ្នកក្រអស់នោះហើយអញណា គូតែទៅរកអ្នកកសែតណែនាំឲ្យស្គាល់គ្នាហើយទៅស្រួលទុកធ្វើការ ពេលដែលយើងល្បីខ្លាំងដល់ណាគ្រប់គ្នានឹងរត់មកចងការយើងតែម្នាក់ហើយជាងនេះនឹងធ្វើជានិយាយល្អល្អជាមួយពួកវាឲ្យពួកវានោះណានឹងរត់មកចងការយើងឲ្យកាន់តែច្រើនហើយជាងនេះ និងលួចដំណើរការប្រាក់ក្នុងមួយខែមួយខែឲ្យកាន់តែច្រើនឡើងពេលនោះនៅក្នុងផ្ទះនេះនឹងមានសិទ្ធិលុយកាក់ពេញផ្ទះហើយយើងនឹងរើចិញ្ចាំងអស់ទាំងនេះអត់ហើយនឹងសាឡុងនឹងគ្រប់យ៉ាងយើងនឹងរើអ្វីគ្រប់យ៉ាងទាំងអស់មកធ្វើជាមាសទាំងអស់ Ha ha ha. ហើយផ្ទះនេះមានសឹកតែអ្នកបំរើពេញផ្ទះព្រោះអ្នកដែលខ្ចីលុយយើងទាំងអស់នោះនឹងមកធ្វើជាអ្នកបំរើយើងគ្រប់គ្នាហើយយើងនឹងអូហ៎នេះមីក្តានាងបំផ្លាញនាងដឹងថាកាយនឹងថ្លៃប្រមាណអីទេមិនក៏សស្រាក់សស្លាត់ខ្លាំងម្ល៉េះនាងឯងដឹងថាកាយនេះថ្លៃប្រមាណអីទេ គឺ300ដុល្លារណាយើងខំទិញពីស្រុកគេមកតម្រាំតែទិញបានណាយើងត្រូវដើរពេញមួយថ្ងៃណាជើងជើងនេះវាស្ពឹកអស់មួយថ្ងៃដូចគ្នាលោកលោកស្រីតែកែវនេះខ្ញុំទៅទិញជាមួយលោកស្រីពីម្សិលមិញតែ2500រៀលតាយ៉ាមីក្តានាងអីហ៊ានតមកជាមួយយើងផងហ៎ខែនេះណានាងអញមិនបាច់បើកប្រាក់ខែទេ ហើយកញ្ច្រិប កុំឲ្យវាស៊ីបាយជាមួយឲ្យសោះឲ្យវាស៊ីបាយជាមួយឆ្កែទៅព្រោះឆ្កែវាចូលចិត្តតែព្រោះវាធ្វើការមិនយកប្រាក់ខែទេអឺ ស្នោសុកស៊ីទៅអាចឆ្កែហេអើអូមែនហើយនេះច្រាប់ហាញមកឯងមានបាញ់តាក់ទងទៅសាព័ត៌មានហាញនៅហាគេថាគេនឹងចុះល្ងាចនេះអើចុះឲ្យលឿនលឿនបន្តិចទៅយើងនេះណាវាឃ្លានចង់ល្បីយើងណាមិនចង់ដើរត្រកត្រកបែបនឹងទេវាក្តៅវាស្អប់ ឆ្កែចង្រៃនោះណាវាក៏ព្រោះជាងទៀតតោះអញមើលស្អីនោះគឺលោកតាម្នាក់កំពុងតែរញអត្តអេតចាយមើលទៅគួរអាណិតណាអើយើងដឹងថាគួរឲ្យអាណិតហើយ ឲ្យដូចថ្ងៃមុនណាថតរូបឲ្យស្អាតស្អាតលោកតាលោកតា លោកតាអូយអូយលោកតាឈប់ឈប់ឈប់ឈប់អូអូអូយខ្ញុំជួយ ខ្ញុំជួយ ណាខ្ញុំជួយ មកមកមកមកអីអូយមកមកមកឈប់ខ្ញុំរុញខ្ញុំរុញអរគុណ 4លានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ ស្អីរលួយបែបនេះអើយអូយស្អុយអីស្អុយយ៉ាងនេះអូយជាងនៅមិនសុខសោះនេះអូយក្លិនក្លិនក្លិនអូយហើយក្លិនអ្នកក្រមកតោងជាប់កៅអៅយើងរាល់ថ្ងៃបែបនេះហីអូយរើសសម្រាប់នៅលូទឹកស្អុយក្មេងរើអេតចាយអូយនិយាយជាមួយពួកសំទីអ្នកក្រអត់នេះមកឲ្យសិចកក្រុកពួកអាអ្នកក្រមិនដែរងូតទឹកក្លិនអីចាក់ឆ្អាប់ពេញទាំងខ្លួនអើយ នេះយើងមកត្រូវត្រូវត្រូវជាប់កម្មពៀជាមួយពួកនឹងដល់ណាទៀតទៅគ្រាន់តែចង់ល្បីសោះហេតុអីក៏មកត្រូវលំបាកខ្លួនបែបនេះបែរលោកស្រីមិនស្រួលក្នុងចិត្តក្នុងការសម្ដែងធ្វើបន់ធ្វើអំពើល្អទេខ្ញុំថាលោកស្រី មិនបាច់ហត់នឹងចេញទៅក្រៅបែបនេះទេហើយឯងនេះគិតថាយើងចង់ធ្វើណាស់មែនទេបើកុំព្រោះតែលុយហើយនៅមុខមាត់យើងទេណា យើងក៏មិនទៅធ្វើអាការងារអត់ទាំងនេះដែរ យើងត្រូវកាត់សំណោះមានអ្នកបំរើឆ្វេងស្ដាំហេតុនេះតោះតែយើងមានលុយនឹងដៃណែកញ្ច្រាប់អញត្រូវទៅរកទីតាំងណាដែលគេល្បីល្បីយើងត្រូវតែទៅបង្ហាញខ្លួននៅទីនោះទោះជាវាលំបាកបន្តិចមែនតែយើងនឹងខ្លាចជាអ្នកមានហើយមានកូនបំណុលជាច្រើននឹងខ្លាយមកជាអ្នកបម្រើរបស់យើងទាំងអស់ ហើយដីស្រែចម្ការរបស់ពួកគេនោះនឹងคล้ายមកជារបស់យើងតែម្នាក់យើងកំពុងតែញាក់ភ្នែកស្ដាំហើយណានឹងច្រាប់ស្អែកនេះច្បាស់ជាមានគេមករកយើងជាមិនខានទេរបស់ឆ្ងាញ់វានឹងចិត្តចុះមកដល់មាត់យើងនៅថ្ងៃស្អែកនេះហើយ អេនេះអ្នកទាំងពីរឡើងមកអង្គុយលើមកធ្វើបែបនេះខ្ញុំមិនสนุกចិត្តសោះដែលឲ្យភ្ញៀវមកអង្គុយខាងក្រោមនោះ ណាមួយខ្ញុំគ្មានជំងឺបែបនឹងទេអង្គុយឡើងលើមកអ្នកទាំងពីរអង្គុយមកអង្គុយតែណាទេអរគុណអ្នកទាំងពីរមករកខ្ញុំនេះមាន ការអីដែរហ៎ សំទោសណាដែលខ្ញុំសួរបែបនេះព្រោះពួកយើងមិនដែលស្គាល់គ្នាពីមុនមកទេមែនទេចាលោកស្រីខ្ញុំបានឃើញព័ត៌មានរបស់លោកស្រីគ្រប់ទីកន្លែងគេសរសើរថាលោកស្រីជាមនុស្សចិត្តបុណ្យមានព្រមវិហារធម៌មេត្តាករណាដល់មនុស្សគ្រប់គ្នាមិនថាជាអ្នកក្រខ្សត់កម្រិតណាទេ គឺអ្នកស្រីជួយមិនរើសមុខពេលមុនខ្ញុំធ្លាប់លើគេនិយាយថាលោកស្រីជាមនុស្សកេងប្រវ័ញ្ចអ្នកដតីតែដល់ពេលចេញព័ត៌មាន តែខ្ញុំដឹងថាពាក្យចេះចាំអារម្មណ៍ទាំងនោះមិនពិតមិនដូចគេនិយាយទេដូច្នេះហើយតែខ្ញុំទាំងពីរអ្នកប្តីប្រពន្ធនេះសម្រាប់មករកលោកស្រីដើម្បីមកខ្ចីលុយយកទៅប្រកបរបរចិញ្ចឹមជីវិតខ្លះអូយមិនអីទេខ្ញុំនេះអាណិតគ្រប់តែគ្នានឹងឲ្យតែខ្មែរដូចគ្នាណាព្រោះថាបើខ្មែរមិនស្រឡាញ់ខ្មែរដូចគ្នានោះតើមានអ្នកណាគេមកស្រឡាញ់យើង ខ្ញុំនេះណាលឺពាក្យចាចាមអារ៉ាមទាំងអស់នេះ តែខ្ញុំធ្វើមិននឹងអាចទៅហាមឃាត់ពួកគេកុំឲ្យនិយាយអាក្រក់ពីយើងបានទេសំខាន់គឺអំពើល្អពិតប្រាកដថ្ងៃណាមួយ គ្រប់គ្នានឹងបានឃើញខ្ញុំមិនបានទៀមទីឲ្យអ្នកទាំងអស់គ្នានឹងមកចាប់អារម្មណ៍ពីអំពើល្អរបស់ខ្ញុំនោះទេខ្ញុំគ្រាន់តែជួយសម្រួលអ្វីដែលខ្ញុំអាចជួយបានព្រោះខ្ញុំមិនចង់ឃើញគ្រប់គ្នាលំបាក ខ្លួនឯងក៏ធ្លាប់លំបាកនៅពេលដែលឃើញគេក្រខ្សត់ព្រោះខ្លួនឯងក៏ធ្លាប់ជួបនៅស្ថានភាពបែបនេះដែរទើបមិនអាចឲ្យមើលនៅភ្នែកបាននឹងណាជួយបានចេះតែជួយតែខ្ញុំរំភើបចិត្តជាមួយលោកស្រីខ្លាំងណាស់បើសិនជាមានមនុស្សល្អពិតៗដូចជាលោកស្រីច្រើនប្រហែលជាល្អ ព្រោះកន្លងមកធ្លាប់ឃើញតែគេគ្រប់គ្នាធ្វើ អំពើល្អតែ នៅមុខគេ តែក្រៅខ្នងធ្វើបាបហត់ឈាមអ្នកដតីអូយខ្ញុំឯណាទៅដូចពួកគេនោះ ហើយខ្ញុំនេះណាក៏ស្អប់ពពួកមនុស្សដូចជាពួកគេអញ្ចឹងដែរអឺនិយាយអញ្ចឹងអ្នកទាំងពីរត្រូវការប្រមាណដែរ នេះអ្នកទាំងពីរមិនអានឯកសារឲ្យច្បាស់សិនទេហ៎បើមានកន្លែងណាឆ្ងល់ណាយើងអាចនិយាយគ្នាបានអូមិនអីទេលោកស្រី លោកស្រីជាមនុស្សល្អបែបនេះពួកខ្ញុំទាំងពីរទុកចិត្តហើយណាមួយខ្ញុំក៏មិនចង់ខាត់ពេលនៅរំខានពេលវេលាលោកស្រីច្រើនដែរគឺអញ្ចឹងខ្ញុំទាំងពីរអ្នកសុំលាលោកស្រីសិនហើយចាចាចាតិចចុះហើយឲ្យបានសុខសប្បាយណា លោកស្រីនេះលោកស្រីពិតជាមិនយកការប្រាក់ពីប្តី ប្រពន្ធពីរអ្នកនេះមែនទេចម្លែកណាស់ព្រោះកន្លងមកលោកស្រីយកការប្រាក់គ្រប់គ្នាដល់ទៅ20%ឯណោះយើងគិតថាឯងនេះគឺជាមនុស្សឆ្លាតហើយមិនក៏ឯងនេះល្ងងដូចជាពួកវានឹងដែរបើសិនជាយើងចុះ20%ដដែលណាយើងមិនចាំបាច់ទៅដើររាក់ទាក់ជាមួយពួកអ្នកក្រអស់នឹងនាំទៅសោយខ្លួនយើងទេ ឲ្យវាមានក្លិនក្រក្រក្រក្រឲ្យមកតង់ស្អិតជាប់កៅអៅជាងនោះទេនេះយកឯកសារនេះទៅបដូរការប្រាក់ទៅហើយដាក់ថា30% 30%ចប់បើបើស្អីមិនបាច់សួរនាំអីទៀតទេ ធ្វើតែតាមយើងប្រាប់ទៅបានហើយហើយបើថ្ងៃនេះមិនទាន់មានអ្នកណាមកខ្ចីលុយយើងទេនាំយើងទៅថតរូបបន្ត ចាស់លោកស្រីអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជម្រើសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិតជាមកគួរឲ្យជឿជាមួយនឹងព័ត៌មាន ដែលកំពុងតែល្បីក៏ក្រៅនៅក្នុងបណ្ដាញសង្គម Facebook ហើយក៏មានព័ត៌មានជាច្រើនទៀតដែលបានចុះហើយក៏បានក្លាយទៅជាប្រធានបទយ៉ាងពិសេសមួយ សម្រាប់ប្រជាជនទាំងមូលសូមជួបជាមួយលោកស្រីវ៉ាន់នីពុងរិស័យកេសរសូមអរគុណបានសូមជម្រាបសួរលោកស្រី ចា៎ជម្រាបសួរលោកពិធីករបាទសូមសួរពី ចំណាប់អារម្មណ៍របស់លោកស្រីតាញ់តើមានអារម្មណ៍យ៉ាងណាដែរដែលមនុស្សគ្រប់គ្នាកោតសរសើរដល់លោកស្រីអ្នកខ្លះចាត់ទុកលោកស្រីគឺជាមនុស្សគំរូសម្រាប់ប្រទេសជាតិនោះការពិតទៅខ្ញុំមិនបានដឹងសោះថាសកម្មភាពរាល់ថ្ងៃរបស់ខ្ញុំនេះ ត្រូវបានអ្នកសារព័ត៌មានគេយកផ្សព្វផ្សាយបែបនេះសោះសម្រាប់ខ្ញុំគឺសប្បាយចិត្តនិងរីករាយបំផុត ដែលបានបង្ហាញខ្លួននៅពេលនេះខ្ញុំគិតថាការផ្សាយផ្ទាល់លើកនេះអាចដាស់អារម្មណ៍ប្រជាជនរបស់យើងទាំងអស់គ្នាឲ្យចេះមានស្មារតីស្រឡាញ់គ្នាចែករំលែកនូវក្តីស្រឡាញ់ ចិត្តដែលលុយមិនអាចទិញបានខ្ញុំសង្ឃឹមថាគ្រប់គ្នាប្រព្រឹត្តតែអំពើល្អមានក្តីស្រឡាញ់គ្រប់ពេលវេលាហើយនឹងគ្រប់ទីកន្លែងវ៉ាវខ្ញុំស្ដាប់លោកស្រីទៅឡើងព្រីសបលតាហើយនៅពេលដែលលោកស្រីមានប្រសាសន៍បែបនេះខ្ញុំនេះសម្រេចចេញពីរូបភាពដែលប្រជាជនរបស់យើងជាអជា ស្រ័យឲ្យគ្នាស្រឡាញ់គ្នាឬតាមដងផ្លូវដែលមានលោកស្រីសជាកំពូលស្រាំពិធីកោចេះតែសរសើរខ្ញុំពេកហើយខ្ញុំនឹងលើសឈាមស្លាប់មិនខានណា និយាយរួមទៅការធ្វើអំពើល្អវាមិនលំបាកនោះទេសំខាន់គឺបេះដូងខាងក្នុងរបស់យើងដែលប្រាប់យើងថាគឺជាមនុស្សបែបណាហើយយើងជំរះនូវភាពខ្មៅកខ្វក់ក្នុងចិត្តយើងបានប៉ុណ្ណាមនុស្សយើងណាកាត់មកមិនមែនល្អគ្រប់10ទាំងអស់គ្នានោះទេទាំងខ្ញុំទាំងពិធីករមិនថាអញ្ចឹងហ៎មិនហើយបែបនេះ ទើបយើងខ្លួនឯងត្រូវកំណត់លើខ្លួនឯងថាឈរនៅត្រង់ណា ហើយចង់ធ្វើអីឲ្យពិតប្រាកដអរគុណលោកស្រីសនៅពេលនេះកម្មវិធីព័ត៌មានពិសេសសូមសម្រាប់បន្តិចសិនជួបគ្នាបន្តិចទៀតនេះ លោកស្រី លោកស្រីលោកស្រីចិត្តល្អលោកស្រីកំពុងតែល្បីលោកស្រីជួយសង្គ្រោះខ្ញុំផងប្តីខ្ញុំនគរខ្ញុំរត់ចោលខ្ញុំអស់ហើយយកខ្ញុំទៅនៅជាមួយឲ្យខ្ញុំធ្វើអីក៏ធ្វើដែរលោកស្រីអូយអូយនៃជាកចាស់ឆាប់ចេញឲ្យឆ្ងាយពីអញទៅបើចាប់អញវាយងាប់ខាន់ចាស់ណាអូយកុំរំខានការងារអញមើលខ្លួនសក់ហ៊ីអកក្រឹកមិនដឹងជាជាប់មានរោគសៃខ្លះទេ ហ៎មិនក៏មិនហ៊ានប៉ះខ្លួនអញទៅវិញហ៎មើលអញនិយាយជាអញអញងួតអូយអូយលោកស្រីលោកស្រីលោកស្រីលោកស្រីបងលេងអញកញ្ចឹបយ៉ាត់គេឃើញណាទីនេះគឺមានមនុស្សច្រើនណាស់គ្មានអ្នកណាឃើញទេ អញមើលផ្លូវឲ្យតែល្អទៅលេងអញលេងអញទៅអញនៅវាយជាអញអញងាត់យើងស្អប់ណាស់អញទៅយ៉ាងក្រុមអូយជើងពេកអញងាត់ជើងពេកអញងាត់អ្នកសុំទានដោយពួកនេះជិះអញអញងាត់ពេកអញអញងាត់ទៅមកទីខ្ពស់ទីទៀតហើយយើងបច្ចេកខាងមិនតាន់បាត់សោះ មិនដឹងជាវាឈួតមកពីណាទេមកចាប់ដៃមកចាប់ជើងយើងនេះហើយធ្វើមើលស្គាល់គ្នាតាំងពីពេលណាមកអញ្ចឹងបើថាវាមកខ្ចីលុយទៅ គឺមិនថាទេតែនេះណាអូយធុញណាស់អ្នកកច្រាប់បើឃើញពួកអស់នោះរត់មកកាត់មុខកាត់មាត់យើងណានាងឯងដាក់ក្បាលវាម្នាក់មួយឆាត់ម្នាក់មួយឆាត់ទៅពពួកអស់នេះណាងាប់ទៅក៏គ្មានអនាគតស្នោះដែរ ពួកនេះណាគឺជាពួកសម្រាប់ក្នុងសង្គមលោកស្រីមានកាមេរ៉ាគេថាមកសងលុយហ៎លុយហ៎លុយរត់មករកហើយនេះគេចាប់នេះឆាប់ទៅយកឯកសារមកតែលឿនឡើយណែយ៉ាងម៉េចបើគ្មានការប្រាក់ឲ្យយើងទេហេតុអីក៏មកខ្ចីលុយតាំងពីដំបូង តែកាលនោះលោកស្រីនិយាយជាមួយខ្ញុំតែពីរនាក់ហើយថាណាមិនយកការប្រាក់ពីពួកខ្ញុំ ហើយចាំមិនបានចេញ30%នេះមកពីណាឯងទៅរកមើលលើលោកនេះទៅកន្លែងខ្ចីលុយណាខ្លះដែលគេមិនយកការប្រាក់នោះរឿង30%នេះណាយើងដាក់តាំងពីដំបូងម្លេះយើងក៏បាននិយាយដែរឲ្យពួកឯងទាំងពីរនាក់ហ្នឹងពិនិត្យមើលក្តារស្នាមឲ្យបានត្រឹមត្រូវបើមានការអីត្រូវឆ្ងល់ហើយចង់សួរនោះ ត្រូវតែសួរឲ្យហើយហើយក៏ត្រូវនិយាយគ្នាមុននឹងផ្តិតមេដៃដែរតែអ្នកទាំងពីរនឹងក៏បានអូខេជាមួយនឹងខ្ញុំរួចរាល់ដែរខ្ញុំមិនខ្វល់ទេទោះជាអ្នកទាំងពីរបានមើលឬក៏មិនបានមើលក្តីតែអ្នកទាំងពីរមានស្នាមមេដៃនៅលើក្តារហើយដែលបានព្រមព្រៀងជាមួយនឹងការប្រាក់30%បែបនេះណា មិនអាចមកមិនសុខចិត្តជាមួយខ្ញុំបានទេតែលោកស្រីបាននិយាយជាមួយខ្ញុំច្បាស់ហើយថាមិនយកការប្រាក់បានលោកស្រីមិនជឿសួរអ្នកបំរើលោកស្រីម្នាក់នេះទៅហ៎យើងមិនខ្វល់ទេអ្វីដែលយើងគិតជាផ្លូវការនោះណា គឺអ្វីដែលយើងបានសរសេរនៅក្នុងกระดาษបើសិនជាគ្មានលុយសោះយើងគ្រប់ចំនួនទាំងការទាំងដើមនោះទេ ត្រៀមខ្លួនគ្មានផ្ទះនៅអាហើយចុះណែកញ្ច្រិបថ្ងៃស្អែកនេះ ដល់ថ្ងៃជាសាក់ចុងបរិយនឹងបងលុយហើយណានាងឯងគិតយ៉ាងណាទៅមើលឲ្យហើយទៅក្រែងយាយនឹងខូចធ្វើជាស្អែកមកនៅផ្ទះហើយពិនិត្យមើលផងណាបើសិនជាយាយនឹងអាចចូលលុយមកសងយើងឯងចាត់ការឲ្យហើយទៅចាត់ការឲ្យគេធ្វើបាបជាកញ្ចាស់នឹងទៅកុំឲ្យគាត់មកសងលុយយើងតន់ហើយយើងដំឡើងការប្រាក់គាត់គុណនឹងពីរ កច្រាប់ហើយមិនញ៉ាំឯងមកឆោតថ្មងអញ្ចឹងមិនក៏មិនព្រមនិយាយតបជាមួយនឹងយើងនឹងឯងលឺយើងនិយាយទេហ៎ចាលោកស្រីគឺខ្ញុំកំពុងតែគិតហឹមឯងនេះចេះគិតស្អីដែរហ៎បើរាល់ថ្ងៃនេះយើង គឺជាអ្នកគិតហ្នឹងហ៎អាតោះឯងមានរឿងអីចង់និយាយមើលនិយាយប្រាប់យើងមកគឺខ្ញុំអា អញនិយាយមកហ៎អញនៅជាមួយយើងរាប់ឆ្នាំហើយហ៎អញចង់និយាយអីក៏និយាយមកអញនៅខ្លាចចិត្តយើងដល់ណាទៀតគឺខ្ញុំចង់និយាយជាមួយលោកស្រីរឿងដែលលោកស្រីធ្វើរាល់ថ្ងៃនេះខ្ញុំគិតថាវាល្អហើយដែលយើងបង្ហាញអំពើល្អឲ្យគេគ្រប់គ្នាបានឃើញហើយក៏បានធ្វើអំពើល្អនៅក្នុងសង្គមបានច្រើនតែរឿងមួយដែលខ្ញុំបារម្ភនោះគឺ ពួកយើងបានត្រឹមតែសម្ដែងនៅក្នុងមុខកាមេរ៉ាបន្ទាប់មកលោកស្រីក៏បង្ហាញចរិតគួរឲ្យខ្លាចឲ្យគេស្អប់បែបនេះខ្ញុំថាមិនល្អនោះទេនៅថ្ងៃអនាគតលោកស្រីនឹងល្បីល្បាញតែនៅក្នុង Facebook ហើយនៅខាងក្រៅគេប្រកាសជាមិនស្គាល់លោកស្រីតែអ្នកដែលស្គាល់លោកស្រី គេនឹងយករឿងនេះទៅនិយាយដាស់មិនខានទេហើយនឹងច្រាប់តើអញបានកំណត់នេះពីណាមកអញស្ដាប់ឮគេនិយាយដើមយើង ជាយើងមែនទេឬក៏អញប្រឌិតរឿងដើម្បីជាយើងដែរប្រយោលអូអត់ទេខ្ញុំមិនហ៊ានទេលោកស្រីខ្ញុំគ្មានកំណត់បែបនេះទេខ្ញុំនៅជាមួយលោកស្រីច្រើនឆ្នាំហើយបើសិនជាខ្ញុំមានកំណត់បែបនេះខ្ញុំមានជួបមកហើយ បែបនេះគឺខ្ញុំគ្រាន់តែចង់ឲ្យលោកស្រីល្អមានគេស្រឡាញ់ចុះចិត្តច្រើនមិនថានៅខាងក្នុងឬនៅខាងក្រៅយើងធ្វើអីណាយើងដឹងច្បាស់ខ្លួនឯងណាមិនចាំបាច់ឯងមកស្ដីបដៅណែនាំយើងនោះទេខ្ញុំមិនហ៊ានបដៅលោកស្រីនោះទេ តែខ្ញុំឃើញទង្វើរបស់លោកស្រីជាមួយនឹងអ្នកគ្រប់គ្នានោះវាជួយបានត្រឹមតែជាការសម្ដែងប៉ុណ្ណោះខ្ញុំក៏អាណិតពួកគេ ហើយនឹងបារម្ភពីលោកស្រីដូចគ្នាអឺអញនេះចាញ់ចរិតពិតរបស់អញហើយហេនេះអញតែកាន់ជើងពួកអនរុស្អុយក៏ក្រុកហ្នឹងហេហ៎ចាអត់ទេហុយគឺខ្ញុំគ្រាន់តែអូយអញ្ចឹងបានថាណា អាចារ្យឲ្យតែដឹងចិត្តលោក វាហ៊ានប្រហើនកោងកាច ហ៊ានខោក្បាលលោកមិនខានទេដូចជាឯងអញ្ចឹងក៏ច្រឹបយើងគិតថាឯងនៅជាមួយយើងរាប់សិបឆ្នាំគួរតែដឹងចិត្តយើងនៅខាងយើងមិនមែននៅខាងពួកអានអក្រក្លិនស្អុយឆ្អាបនោះទេយើងគិតថាយកឯងមកនេះអាចបណ្ដោះគំនិតឯងលៀងខួររបស់ឯងដើម្បីឲ្យចេញពីអពភពអ្នកក្រនោះតែយើងនេះគិត ខុសអញគិតថាយើងធ្វើបែបនេះដើម្បីទៅរស់ម្នាក់ឯងមែនទេរាល់ថ្ងៃនេះតើឯងមានឃើញទេឯងមានឃើញថាយើងចិញ្ចឹមប្រមាណក្បាលនៅក្នុងផ្ទះនេះយើងអស់សង្ឃឹមនឹងឯងណាស់នឹងច្រាប់ពេលនេះទើបយើងដឹងថាឯងនេះមិនពេញចិត្តនឹងអ្វីដែលយើងធ្វើ ចាប់ពីថ្ងៃនេះតទៅណា អញមិនចាំបាច់នៅផ្ទះនេះទៀតទេអញចេញទៅអត់ទេលោកស្រីលោកស្រីកំដាញ់ខ្ញុំចេញអីខ្ញុំសុំទោសបើសិនជាខ្ញុំនិយាយអីប៉ះពាល់ដល់លោកស្រីលោកស្រីមិនសប្បាយចិត្តលោកស្រីកំដាញ់ខ្ញុំចោលអីណាយើងមិនអាចទុកអញឲ្យនៅជាមួយយើងបានទៀតទេចាស់ណាក៏អញមានកូនចិត្ត មិនពេញចិត្តជាមួយនឹងយើងទៅហើយហើយថ្ងៃក្រោយទៀតនោះអញច្បាស់ជាមានមេចិត្តស្អប់ជើងមិនខាននោះទេបានហើយឆាប់ចេញទៅចេញពីយើង លោកស្រីខ្ញុំលាសិនហើយ មានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ ក្នុងកាបូបមានរបស់អ្វីខ្លះឆាប់យកចេញមកអត់មានទេក្នុងនឹងមានតែកាអាយខ្ញុំប្រមាណកាផ្លេទេបើចង់សោះឲ្យមកយើងមកបើមិនចឹងទេយើងយកនាងចំនួនហើយឲ្យមកអត់ទេឲ្យមកអត់ទេឲ្យមកអត់ឲ្យទេអត់ឲ្យទេអត់ទេអត់ទេអត់ទេឆាប់លេងលេងទៅអូយនេះអើយចាំមិនដែរហើយនាង ស្រាប់ទៅអ្នកបំរាប់បំងបាននេះនេះស្រាប់ទៅស្រាប់ទៅនេះនឹងធ្វើស្អីទៀតតែតែអ្នកអត់បានកាត់ដូចគ្នានឹងចាំស៊ីទៅអស់នេះកុំចាំធ្វើអីខ្ញុំកុំចេញទៅចេញអត់ទៅស្រាប់ទៅស្រាប់ទៅស្រាប់ទៅអូយកុំអូយកុំអីចាំមកស៊ីតែចេញទៅចេញឲ្យផុតពីមុខយើងទៅទៅតែវាបាត់ទៅអស់ទៅ អ្នកបំរើចង្រៃហើយកុំស្មានថាអត់ពីពួកអញទៅយើងរកអីស៊ីខ្លួនអញមិនបាននោះ ច្រាប់នេះផ្លែប៉ោមណែយកទៅចែកគ្នាញ៉ាំទៅចាចាអរគុណលោកស្រីចាយកទៅធ្វើល្អហេតុអ្វីយើងត្រូវធ្វើល្អរាល់ថ្ងៃដើម្បីឲ្យគេមើលឲ្យគេសរសើរ ហេតុអ្វីក៏ត្រូវមកលំបាករស់ដែលមិនមែនជាខ្លួនឯងគ្រាន់តែចង់ធ្វើល្អហេតុអ្វីក៏ត្រូវមកលំបាកខ្លួនបែបនេះធ្វើល្អតែក្នុងសង្គម Facebook ដើម្បីល្បីតែយើងនឹងមិនអាចមានញាតិមិត្តល្អល្អដែលយល់ចិត្តយើងពិតប្រកបបានរហូតនោះទេ តែយើងនឹងប្រឹងប្រែងធ្វើល្អបែបនោះដល់ពេលណាទៀតបើយើងធ្វើល្អទោះតិចឬច្រើនដោយចិត្តបរិសុទ្ធមិនមែនសម្ដែង មិនមែនដើម្បីល្បី មិនមែនដើម្បីជាប្រយោជន៍ឲ្យតែមិនប៉ះពាល់ធ្វើបាបដល់ចិត្តឬរាងកាយរបស់អ្នកដទៃយើងនឹងទទួលបានភាពកក់ក្ដៅត្រឡប់មកវិញជាអ្វីដែលមិនមែនទទួលបានពីភាពល្បីល្បាញក្នុងសង្គម Facebook នោះឡើយ។មកអង្គុយចាំមកអូន មែនទេបែបបងអាយអូនញ៉ាំតាមសម្រួលណាមួយមួយអូន あ <laughs> っ វាមកផើងនេះមកមែងថាប់ឡើងឲ្យខ្ញុំសុំវ៉ាចឹងណា អ្នកបំរាប់បំងបាយនេះនេះស្រាប់ទៅស្រាប់ទៅនេះនេះនឹងធ្វើស្អីទៀតទៅទៅនេះអត់បានកាត់ដូចគ្នានឹងអូយមិនក៏ស្អីរលួយបែបនេះអើយ ល្អនៅក្នុងជីវិតពិតឲ្យបានច្រើនទើបមានញាតិដែលពោពេញដោយក្តីស្រឡាញ់ប្រសើរជាងការធ្វើល្អដើម្បីផលយកចំនួនឡាយតែធៀបពិតចិត្តមិនល្អ ចំនួនឡាយនោះក៏ជួយអ្វីមិនបានដែរនៅពេលដែលយើងមានអាសន្ន